អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង Fortune Studio មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាននិងផ្សព្វផ្សាយត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការនៅរសៀលថ្ងៃទី25ខែសីហាឆ្នាំ2021នាសាប្រជុំព្រះវិហារក្រសួងព័ត៌មានរវាងអាយដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកស្រី Jessica Fan មន្ត្រីទទួលបន្ទុកក្រុមហ៊ុន Fortune Studio និងជាអតីតអនុប្រធានជាន់ខ្ពស់នៃស្ថានីយទូរទស្សន៍ NANY TV ឯកឧត្តមបណ្ឌិតសុខប្រសិទ្ធរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថាឱកាសថ្ងៃនេះគឺជាការចាប់ផ្ដើមនៃដំណើរការបច្ចេកវិទ្យាថ្មីរបស់វិស័យឯកជន ដែលសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខគណៈរដ្ឋាភិបាលកម្ពុជា សម័យនាយជនាយករដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកំពុងអភិវឌ្ឍជាវិជ្ជមាន។ ឯកឧត្តមបណ្ឌិតសុកប្រសិទ្ធបានបញ្ជាក់ថាអនុវត្តតាមអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រីគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបានរៀបចំ និងសម្របសម្រួលបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និង Fortune Studio ហើយកិច្ចសហប្រតិបត្តិការផ្ដោតលើវិស័យសារព័ត៌មាននិងផ្សព្វផ្សាយនិងមាន ភាពរីកចម្រើនទទួលបានផ្លែផ្កាជាទីមោទនៈនាពេលបន្តបន្ត បន្ទាប់ខាងមុខលោកស្រី Jessica Fan តំណាងក្រុមហ៊ុន Fortune Studio បានសម្ដែងនៅសេចក្តីសោមនស្សរីករាយដែលបានចូលអនុសារណៈនៃការយោគយល់គ្នាចំនួន2រួមមាន ជាមួយក្រសួងបរិមានរួមមាន1ស្ដីពីការអនុវត្តគម្រោងកិច្ចសហ ប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយអំពីហិរញ្ញវត្ថុនិងអាជីវកម្មនៅអាស៊ីអាគ្នេយ៍ 2ស្ដីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើមជ្ឈមណ្ឌលឧស្សាហកម្មមូលដ្ឋាន នវានុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកម្ពុជាតាមរយៈគម្រោងទាំងពីរនេះនឹងបង្កើតឲ្យមាននៅការកម្មវិធីព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ចនិងការរៀបចំបង្កើតឲ្យមានមជ្ឈមណ្ឌលនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីខៀវកញ្ញរិនមានប្រសាសន៍បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ដល់ក្រសួងបរិមាន កម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិមានជាមួយ Fortune Studio នឹងចូលរួមអភិវឌ្ឍវិស័យសារបរិមាន និង ប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឆ្លៀសក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរចំពោះ Fortwo Studio ដែលទទួលបានពានរង្វាន់អន្តរជាតិសម្រាប់កម្មវិធីដែលបានផលិតជាមួយទូរទស្សន៍ជាតិកម្ពុជាភាពជោគជ័យរបស់ក្រុមហ៊ុន Fortwo Studio ដែលសម្រេចបានកន្លងមក ហើយក៏បានបង្ហាញអំពីគម្រោងក្នុងការអភិវឌ្ឍនិងវិនិយោគលើកិច្ចការងារជំនាញធ្វើកម្មវិធីក្នុងវិស័យព័ត៌មាន និងគម្រោងបង្កើតជាមជ្ឈមណ្ឌលព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជាមូលហេតុនៃការដែលក្រុមហ៊ុនជ្រើសរើសប្រទេសកម្ពុជាដើម្បីវិនិយោគគឺដោយហេតុថា ប្រទេសកម្ពុជាជាប្រទេសដែលមានគោលនយោបាយមួយច្បាស់លាស់សេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហលើច្រើនវិស័យរាប់ទាំងវិស័យសារព័ត៌មានផងដែរ។